អូខេសួស្តីតើបងប្អូនអឺខ្ញុំមានវីដេអូពិសេសមួយទៀតទាក់ទងនឹង pivot table តើអ្នកទាំងអស់គ្នាដឹងទេថាអ្វីទៅដែលហៅថា pivot table អូខេអឺខ្ញុំចង់ប្រាប់ពីនិយមនៃ pivot table បន្តិច pivot table គឺជាការសរុបទិន្នន័យសង្ខេប ហើយឬក៏សរុបរបាយការណ៍សង្ខេបដែលទិន្នន័យរបាយការណ៍ទាំងនោះបានមកពី តារាងដែលមានទិន្នន័យច្រើនឬក៏ដែលមានតួលេខជាច្រើន ហើយ pivot table វាអាចសរុបឲ្យយើងក្នុងរយៈពេលខ្លីដោយប្រើពេលវេលាមិនបាន3នាទីឥឡូវយើងទៅមើលថាតើធ្វើដូចម្តេចដើម្បី អាចចេះផែវត្ថុបុលបាន ហើយសរុបតួលេខឬសរុបទិន្នន័យសង្ខេបដោយវិធីណាឥឡូវខ្ញុំមានតារាងបែបនេះអានេះគឺជាតារាងទិន្នន័យដែលខ្ញុំចង់បង្ហាញអំពី pivot ឥឡូវខ្ញុំមានតារាងហ្នឹងជាងទិន្នន័យហ្នឹងជាង4000រោមានន័យថាជាង4000ជួរហើយអឺក្នុងហ្នឹងខ្ញុំមាន ជាសេចក្តីលំអិតជាព័ត៌មានលំអិតពោលថាទី1គឺនិយាយអំពីអត្តលេខរបស់របស់អីវ៉ាន់ឬក៏សម្ភារៈអ្វីមួយទី2នេះគឺសេចក្តីលម្អិតតកតងនឹងឈ្មោះសម្ភារៈដែលយើងត្រូវយកមកប្រើទី3គឺខែទី4ការទិញចូលឬក៏ការរាប់ចូលស្តុកថ្មីអានេះស្តុកចាស់ ឧទាហរណ៍ថានេះសម្រាប់យកវ៉ាន់ចូល stock ណាអញ្ចឹងអានេះគឺជា stock ដែលចាប់ផ្ដើមអាថ្មីបូកអាចាស់ហើយទទួលបានចំនួន stock នេះហើយនៅពេលដែលយើងបើកអីវ៉ាន់ឲ្យគេអានេះគឺ stock out ហើយបន្តមកទៀតគឺ balance stock មានន័យថាអាអឺ balance បច្ចុប្បន្នដកអោហើយស្មើនឹងតន្ន័យអីវ៉ាន់នៅក្នុង stock អូខេ យើងអាចមានជាច្រើនទៀតអាចដល់រាប់ម៉ឺនរោរាប់ម៉ឺនជួរប៉ុន្តែឥឡូវខ្ញុំឧទាហរណ៍ហ្នឹងតែ4000ជួរទេណា4000ជាងជួរតោះអញ្ចឹងក្នុងការសរុបទិន្នន័យឬរបាយការណ៍ high water wall ហ្នឹង4000ជួរហ្នឹងប្រើប្រើពេលប្រហែលជា3នាទីយ៉ាងយូរហើយឃើញទិន្នន័យភ្លាមថា ឥឡូវក្នុងខែនីមួយៗឧទាហរណ៍យើងមានអីវ៉ាន់ចូលហ្នឹងក្នុងខែនីមួយៗឬរបាយការណ៍អីវ៉ាន់ហ្នឹងក្នុងខែមួយមួយផ្សេងគ្នាជាច្រើន ចាប់ពីខែមករាដល់ខែវិច្ឆិកាយើងណាតោះតែយើងទៅមើលទាំងអស់គ្នាអញ្ចឹងដើម្បីធ្វើ pivot table បានអ្នកនរគ្នាត្រូវដឹងថាទី1អត់មាន column អត់មាន high ទី2អត់មាន merge column merge ហ្នឹងមានន័យថាភ្ជាប់នេះអានេះគេហៅ merge ទេ ត់មានមើលចឹងទេអញ្ចឹងទី3គ្រប់កលឹមទាំងអស់គឺត្រូវតែមានឈ្មោះមកវាដូចអានេះគេហៅថាឈ្មោះឬក៏ name name ឈ្មោះមកវាបើសិនយើងអត់មានឈ្មោះ blank អានឹងវានឹងចេញ alert ប្រាប់យើងណាអញ្ចឹងគ្រប់កលឹមទាំងអស់គឺអត់មាន merge ទីទី1ទី2គឺត្រូវតែមាន name ឈ្មោះ របស់វាតោះអញ្ចឹងយើងអាចធ្វើបាន2វិធីឥឡូវយើងធ្វើវិធីទី1គឺយើង click ទៅលើ cell ដំបងគេសារដំបងគេនៃទិន្នន័យរបស់យើងហើយយើងទៅកន្លែង insert ណាយើងកន្លែង insert ហើយយើងយកពាក្យ pivot table click pivot table មកវា cover ទិន្នន័យឲ្យយើងវា select ទិន្នន័យយើងទាំងអស់ ហើយបន្តមកទៀតវាថា create pivot ហ្នឹង create new worksheet ឬមួយ existing worksheet អញ្ចឹងមានតែយើងបង្កើត pivot តារាង pivot ហ្នឹងនៅក្នុង sheet ថ្មីឬមួយក៏ sheet បច្ចុប្បន្នអញ្ចឹងយើងយក sheet sheet ថ្មីទៅវាងាយស្រួលជាងឥឡូវចូល sheet ថ្មីហើយអូខេអូខេអញ្ចឹងមុនដំបូងយើងចេញអញ្ចឹងចេញលក្ខណៈមកដូចនេះ ហើយតើយើងចង់សរុបសរុបអីគេជាគោលបំណងរបស់យើងគឺចង់ដឹងថាក្នុងខែនីមួយៗមានចូលប្រមាណអីវ៉ាន់ចូលប្រមាណអីវ៉ាន់ចេញប្រមាណមែនទេអីវ៉ាន់នៅ ក្នុង stock មានប្រមាណអញ្ចឹងយើងមើល feature របស់វាសិនលក្ខណៈសម្បត្តិរបស់វាសិនយើងមើលទី1 filter គឺបើសិនយើងត្រូវការសម្រាប់ filter យើងទាញតំណែងមកដាក់កន្លែងហ្នឹងហើយ column បើយើងត្រូវការយកឲ្យចេញជា column ឥឡូវយើងយកខែមកនេះបើចេញជា column គឺនេះវាបង្ហាញវាបង្ហាញអញ្ចឹងណាវាបង្ហាញខែតាមលក្ខណៈបើចង់យកខែហ្នឹងចេញជា row គឺយើងចាប់ទាញមកលេង row ឃើញទេអញ្ចឹងបន្តមកទៀតយើងបានខែហើយបន្តមកទៀតយើងចង់ដឹងថាអីវ៉ាន់ចូល ក្នុងខែនីមួយៗចាប់ពីមករាដល់ខែធ្នូហ្នឹងមានចំនួនប្រមាណ អញ្ចឹងយើងត្រូវមកកន្លែងសាំនេះបងប្អូនសង្កេតមើលបន្តិចកន្លែងនេះបើសិនវាមានដាក់ថាសាំអញ្ចឹងមានន័យថាវាបូកប៉ុន្តែបើសិនវាអត់អាខ្លះចេញមកខោនអញ្ចឹងខោនបងប្អូនត្រូវមកដូរវាណាដូរមាន count មាន average មាន max min អីចឹងណាអញ្ចឹងយើងត្រូវមកដូរតាមរយៈការដែលយើងចង់បានហើយអូខេយើងឃើញ in ហ្នឹងណាបន្តមកទៀត យើងយើងចង់ទៅដឹងថាក្នុងខែនីមួយមួយមានអីវ៉ាន់ដែលនៅសល់ពី stock ចាស់ហ្នឹងបាទចាប់ទីវាយើងមកអូខេហើយបន្តមកទៀតអឺក្នុងខែនីមួយមួយយើងមិនទាន់បានបើកអីវ៉ាន់ចេញតើមានចំនួនប្រមាណនៅក្នុង stock ឃើញទេអញ្ចឹងមានន័យថាអានេះអា balance នេះគឺយកអា in បូកជាមួយអា all ហើយវាឃើញប៉ុណ្ណឹងហើយបន្តមកទៀត តើមានអីវ៉ាន់ចេញចំនួនប្រមាណមានទេអីវ៉ាន់ដែលយើងបើកគេមានចំនួនប៉ុន្មាននេះអោងមែនទេហើយបន្តមកទៀតអឺ stock ដែលនៅសល់បច្ចុប្បន្នចំនួនដែលនៅសល់ជាក់ស្ដែងបច្ចុប្បន្នឃើញទេអញ្ចឹងអា balance ដើមខែដែលយើងមិនទាន់បានបើកឲ្យគេ គឺយកអីវ៉ាន់ដែលចូលមកថ្មីបូកនឹងអីវ៉ាន់ដែលនៅសល់ពីខែចាស់ឃើញអីវ៉ាន់ចំនួនអីវ៉ាន់មុនដែលយើងបើកឲ្យគេហើយបន្តមកទៀតនេះអីវ៉ាន់ដែលចំនួនអីវ៉ាន់សរុបដែលយើងបានបើកឲ្យគេហើយអាអីវ៉ាន់នៅសល់បច្ចុប្បន្នគឺអីវ៉ាន់សរុបដកនឹងអីវ៉ាន់ដែលបើកឲ្យគេហើយនៅសល់ប៉ុណ្ណឹងណាអញ្ចឹងឃើញទេឃើញលឿនទេបងប្អូនងាយស្រួលមែនតើលឿនមែនតើអញ្ចឹងប៉ុណ្ណឹង pivot table តែប៉ុណ្្នឹងណាងាយស្រួលទេហើយយើងអាច insert slider insert អីបានបន្ថែមទៀតណា pivot ហ្នឹងវាមានវាមានឲ្យយើង insert ឧទាហរណ៍ថាយើងត្រូវការ insert អីគេ insert man ឬ insert item ឧទាហរណ៍ insert item insert man ឧទាហរណ៍អញ្ចឹងណា អញ្ចឹងវាឲ្យយើងនេះឃើញទេអញ្ចឹងបើសិនយើងចង់ថាក្នុងខែមករាហើយយើងចង់យកតែឧទាហរណ៍ថាថ្ម7ឧទាហរណ៍អញ្ចឹងអញ្ចឹងវាបង្ហាញតែថ្ម7ទេឃើញទេវាបង្ហាញថ្ម7ទេអញ្ចឹងបើសិនជាយើងត្រូវការយកឧទាហរណ៍ស្គុតមុខ2អញ្ចឹងវាបង្ហាញតែស្គុតមុខ2ចង់យកអីយើងคลิกទៅលើនឹងទៅវាឃើញអញ្ចឹងណាអត់ដល់ពូនេះ blank blank អញ្ចឹងអាណាប្រេងអញ្ចឹងគឺខែមករាវាអត់មានតួលេខទេប៉ុន្តែបើសិនយើងចង់មើលចំនួនអត់យើងចង់អីផ្សេងទៀតយើងក៏ insert បន្ថែមមកយើងត្រូវទៅ time slider ទៀតមកមិន slider ទេ slicer ណា slicer សុំទោសយើងក៏ថាយើងត្រូវការ current balance អញ្ចឹង យើងទៅមើលថាតើអឺថាថាខែនីមួយៗឬយើងចង់មើល calendar brand អអីវ៉ាន់ឈ្មោះអីវ៉ាន់ណាអីវ៉ាន់ណាដែលនៅយើងគាត់តែ click ចូលទៅវាវាបង្ហាញយើងដាក់ចុះกระดาษយើងឧទាហរណ៍ណាសមមកណាអញ្ចឹងប្រាប់អូខេ ចឹងងាយស្រួលណាបងប្អូនងាយស្រួលមែនតើហើយបើចង់យើងចង់ដកអា slide ដែលពួកនឹងវិញយើង click លើវាទៅហើយយើង remove នេះក៏បានដែរឃើញយើង remove យើងក៏បានឬមួយយើងចុចចុចលើនឹងហើយយើងមកកន្លែងនេះហើយ slide her អូខេនេះបាននេះអញ្ចឹងបន្ទាប់យើងមកកន្លែងនេះឬមួយយើង click ខាងស្ដាំលើអា slicer ហ្នឹងហើយ remove ទៅចឹងស្រួលទេណាវាស្រួលហើយឆាប់រហ័សអូខេចឹងតកតងនឹង pivotable គឺមានវិធីអាចជាមានវិធីដែលងាយងាយអា slicer ហ្នឹងវាមាន version ទាបហ្នឹងអាហ្នឹងអត់ទាន់មាន slicer ទេប៉ុន្តែ version ចាប់ពី2013មកមានចាប់ដើមមាន slicer ហើយឬមួយអាចជាមុន2013ពួកអ្វីដែលខ្ញុំដឹង គឺចាប់ពី2013មកបានមាន slicer ហ្នឹងហើយអូខេអញ្ចឹងនេះ pivotable អញ្ចឹងយើងចេះ pivotable ហើយទោះជាមានទំនេរប្រមាណ10000រោក៏ដោយក៏យើងអាចធ្វើវាក្នុងរយៈពេលដ៏ខ្លីហើយបានទំនេរត្រឹមត្រូវហើយនឹងឆាប់រហ័សទៀត គេយើងសូមអរគុណ